លោកអ្នកនាងជាទីមេត្រីចែកចម្លែកកាប់ដើមចូល ចេញត្រយងនឹងផ្លែពីគល់ខេត្តបាត់ដំបងថ្មីថ្មីនេះមានករណីគួរឲ្យភ្ញាក់ផ្អើលមួយ គឺចែកចម្លែកចេញត្រយងនឹងផ្លែពីគល់ធ្វើឲ្យអ្នកជឿលើជំនឿអរូបីបាននាំគ្នាអុជធូបបន់ស្រន់តាមសេចក្តីប្រាថ្នារៀងៗខ្លួន បន្ទាប់ពីម្ចាស់ជែកបានបង្ហោះរូបភាពតាមបណ្ដាញសង្គម Facebook ស្ត្រីម្នាក់មានឈ្មោះស្រីលៀបជាម្ចាស់ចេកចម្លែកមុខរបរលក់កូនឈើនិងដើមផ្ការស់នៅខេត្តបាត់ដំបងបានឲ្យដឹងថាគាត់មិនបានចាប់អារម្មណ៍ថាចេកចម្លែកនេះចេញត្រយងនឹងផ្លែតាំងពីពេលណាទេស្រាប់តែនៅព្រឹកថ្ងៃខាងលើនៅពេលអ្នកស្រីក្រោកពីព្រឹកដើម្បីរៀបចំលក់ដូរតាមទម្លាប់ប្រចាំថ្ងៃក៏ឃើញនៅគល់ចេកមួយដើមដែលត្រូវបានគេកាប់ចោលបន្ទាប់ពីផ្លែមួយស្ទងរួចមកនោះ បាន ចេញត្រយងនឹងផ្លែគួរឲ្យភ្ញាក់ផ្អើលតែម្ដង។ ស្ត្រីជាម្ចាស់ជែកបានសរសេរក្នុងគណនី Facebook របស់ខ្លួនថាក្រោកពីព្រឹកឃើញស្ដែងស្ដែងសុំតែបានសុខសប្បាយសេរីសួស្ដី មានលៀបមានជ័យរកស៊ីទទួលទានមានបានលុយហូរចូលដោយទឹកបាក់ទំនំបំណងប៉ងប្រាថ្នាធំធំសូមឲ្យបានសម្រេចក្នុងឆ្នាំ2023នេះភ្លាមភ្លាមបន្ទាប់ពីឃើញជ័យចម្លែកនេះ អ្នកដែលជឿលើជំនឿអរូបីមួយចំនួនយល់ថា ជាជែកមានបារមីក៏នាំគ្នាអុជធូបបន់ស្រន់សុំសេចក្តីសុខនិងសេចក្តីប្រាថ្នាផ្សេងផ្សេងរីឯមនុស្សមួយចំនួន ដែលពីមុនមកធ្លាប់លេងល្បែងឆ្នោតកន្ទុយលេខទោះបី ជាឥឡូវភ្ញាក់ខ្លួនឈប់លេងព្រោះជាល្បែងស៊ីសងខុសច្បាប់ក៏នៅតែនាំគ្នាកាត់ជាលេខឆ្នោតលេងដោយអ្នកខ្លះថាខ្ទង់ចិនឬជែកចេញផ្លែ គឺ47ឬក៏74អ្នកខ្លះក៏ចេញនិយាយថាចេញពីគល់បែបនេះគឺ7 71ជាដើម។